រឿងរំដួលជ្រួលតាមគេថា ដល់រឿងបុផាបានឃើញផ្ទាល់ភ្នែកការរិះក្នុងចិត្តការអិនមានមែងមានក្លិនកំឡែងតើការអិតមេឃដើមដោះឯណា ជាឈ្មោះស្រងស្រីធ្វើឲ្យកវីញាប់ញ័រចិនដា ទូសួរអូនបូផាសុំពើមេត្តាសន្តោសប្រណីសូមអូនអាណិតដល់ចិត្តកវីទួងរូបបងស្ាយក៏នៅតែស្មឹង ៀមចិត្តប្រុសដែលស្មងដូចបងអបកាទាំងតងលើទ្រូងមរណៈនៅមុខភ្នោបងអាចមួងបលាំងអរូបបងស្មាំងចង់នៅរ